យវត្តព្រៃធំចាំអីលើអាយបដោផ្លាំងអីលើបដោផ្លាំងអាយប្រែមកអមត់ថ្មីអនកាលមុនអើយទួលវត្ត លុបមកដោយព្រៃអ្នកងើភូមិមក ត់ស្បើយអើយអូនណាថ្លៃអើយចិត្តសែនសងសៅអូនណាសសអើយអត់ដួលតែអេថ្លៃអើយហើយភ្លៀងថ្ងៃក្ ដោយមាងព្រះសង្ឃចង់ថ្លៃមកគង់សំណាក់ព្រះនាមាវលាព្រះនាមវលា rắm đất ណាលោកកើយសរសើរត